អ៊ីយ៉ាមកហើយបងហើយបងប្អូនអ៊ីវាបានឃើញមុខអ៊ីពិតជាសយមែនទែនបងប្អូនចង់ឲ្យខ្ញុំតាមទេបើចង់ឲ្យខ្ញុំតាមក៏មិនក្រមកចាំខ្ញុំតាមរមុខជូនបងប្អូនមើលអូខេដាក់ខមមិនខាងក្រោមមកបាទសួស្តីបងប្អូនបងប្អូនអរគ្នា ថ្ងៃនេះខ្ញុំសូមបង្ហាញអំពីវីដេអូអំពី របៀបនៃកម្មកកម្ចាក់គាត់ធ្វើការរាល់ថ្ងៃវីដេអូនេះខ្ញុំបាទធ្វើអំពីការចេញទៅបបាយរបស់កម្មករគឺត្រូវ scan ដៃអញ្ចឹងយើង តាមមើលកម្មករ scan ដៃរបៀបម៉េចរបស់គ្នា scan ដៃនេះគឺ scan ដើម្បីយកវត្តមានដើម្បីបានលុយប្រចាំថ្ងៃមួយថ្ងៃគឺយើង scan 4ដង ពេលចូលម្ដង ពេលថ្ងៃចេញមកបាយហើយពេលចូលទៅបាយវិញហើយនៅពេលល្ងាចគឺចេញទៅផ្ទះនេះឃើញគេចេញបដើបដើនេះគឺអ្នកមានពោះធំអ្នកមានផ្ទៃពោះគេឲ្យចេញមុនកន្លះម៉ោងអញ្ចឹងពួកគាត់អាចទៅហូបបាយមុនកន្លះម៉ោងបើជិះវៀងការស្ទះមនុស្សច្រើនពេកធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ តែមើលចិត្តដល់ម៉ោងកម្មកកម្មការលីចេញមកហើយយើងតាមដានមើលថាតើនៅរោងចក្រនឹងមានស្រីស្អាតប្រហែលនេះចូលរួមតាមដានអ្នកនរមួយខ្ញុំបាទឥឡូវនេះចិត្តដល់ម៉ោងហើយឥឡូវពួកគាត់ចេញមកដាប់ហើយ ឥឡូវតាមដានមើលអស់គ្នាបងប្អូនគឺប្រុសប្រុសមកមុនគេចាំមើលមានទីស្អាតអត់មានទីស្អាតចាំខ្ញុំ note ទុកហើយបងប្អូនអាច screenshot ទុកខ្ញុំនឹងទៅ search ស្ទូផ្ទាល់ចុះទៅស្ទូលេខទូរស័ព្ទស្ទូទីកន្លែងស្ទូពីព័ត៌មានថានៅ single ឬអត់អាហ្នឹងបងប្អូនចូលរួម comment ខាងក្រោមមកចាំខ្ញុំទៅជួយសួរព័ត៌មានដល់ឥឡូវប្រកបមកហើយកំពុងតែស្ទះកែនហើយប្រកបភាសាអត់តដល់ម៉ោងអត់តដល់ម៉ោងប្រកបមកមុនអញ្ចឹងប្រកបមកឈរចាំចាំតដល់ម៉ោងអត់គាត់ស្កែនអីម៉ោងបាយហ្នឹងម៉ោង11កន្លះ បានគេឲ្យ scan ចេញទៅបាយតែនេះពួកគាត់មកមុនឥឡូវមកហើយបងប្អូនមើលមើលបងប្អូនមើលហើយជួយ screenshot រូបហើយផ្ញើតាម comment មកចាំខ្ញុំជួយទៅ search សួរឲ្យបងប្អូនចង់បានអីប្រាប់ខ្ញុំមកលេខទូរស័ព្ទទីតាំង Facebook ឬក៏អីផ្សេងទៀត ក៏បានដែរចាំខ្ញុំចុះទៅសើបសួរមិនសើបសួរទេចុះទៅសួរផ្ទាល់ផ្ទាល់តែម្ដងចាំទៅធ្វើសម្ភារជាមួយបុគ្គលនោះផ្ទាល់តែម្ដងឥឡូវចាញ់មកហើយមើលមើលបងប្អូនមិនឃើញទេអីយ៉ាអីយ៉ា ស្អាតណាស់ស្អាតណាស់នេះគឺជារបៀបនៃកម្មកកម្មការនី scan ចេញទៅបាយបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូក្រោយក្រោយទៀតអំពីអ្វីដែលតាក់ទងនឹងកម្មកកម្មការនីអាចខមមិនក្រោមបាន ចាំខ្ញុំធ្វើជូនបងប្អូនទាំងអស់គ្នាដើម្បីទស្សនា កម្មករនឹងច្រើនដែរបងប្អូនរាប់ពាន់អ្នកកន្លែង scan គឺមិនមានតែមួយកន្លែងពីរកន្លែងទេគឺ4កន្លែងតែនៅតែស្ទះមកដែរបងប្អូនមើលឃើញទេបើមើលឃើញ comment ខាងក្រោមចង់បានអីប្រាប់ខ្ញុំ ចង់បានអីប្រាប់ចេចាំចេលុយលុយម៉ែលុយលុយម៉ាក់ទិញឲ្យ Pro អីយ៉ានោះតែបាត់ហើយបងប្អូនឃើញទេ បងប្អូនដែលធ្លាប់ ដែលធ្លាប់ធ្វើការនៅរោងចក្រគឺមើលទៅ នេះជាសកម្មភាពដែលប្រកបក្រោយពីចេញពីធ្វើការ គឺពេលទៅបាយហើយបងប្អូនកម្មកកម្មការលេខរំចាក់ដែលបានឃើញវីដេអូនេះហើយសូមជួយ like comment follow និង share ដើម្បីចែកលេខបន្តអីយ៉ាទៅហើយអាវខ្មៅច្រើនណាស់បងប្អូនជួយមើលគ្នាជួយមើលគ្នាជួយមើលគ្នាអីយ៉ាចេញមកហើយបងប្អូនទទួលយកបានទេឃើញអត់ឃើញអត់ឃើញអត់ ឃើញអត់មានទាំងកមុំមានទាំងមេម៉ាយអូយអូនឈឺហើយអូនឈឺហើយឈឺហើយនឹងមិននៅឲ្យមងឃើញមុខទេ ឃើញអត់បងប្អូនឃើញអត់ឃើញអត់អូនោះអាយលឺបងប្អូនស្អាតណាស់ឃើញអត់បងប្អូនឃើញអត់ នេះគឺជាសកម្មភាពចាក់គាត់ចេញទៅបាយចាំតោច្រើនដែរបងស្គែនស្បាក់ដូចតែមិនទាន់អស់ទៀតសិក្សាគឺមានច្រើនបងតែសំខាន់បងប្អូនតាមតាមមើល ព្រោះឯខ្ញុំធ្វើការនៅនេះដែរខ្ញុំដឹងថាមានឬអត់ហើយច្រើនឬអត់ចឹងហើយបានខ្ញុំធ្វើវីដេអូចែកលេខបងប្អូនអស់គ្នាទាំងហើយមានអ្នកដែរមានអ្នកទីកង់នេះពួកគាត់ចោលចាំហ្នឹងគឺពួកគាត់អ្នកខ្លះហូបបាយហើយហើយហូបបាយហើយគឺគាត់ស្កេនចូលវិញ ប្រហែលពេលម៉ោង11កន្លះគឺគេត្រូវឲ្យ scan ចេញទៅបាយហើយបាយហើយយើង scan ចូលវិញឲ្យបានមុនម៉ោង12កន្លះចន្លោះពីម៉ោង11កន្លះទៅ12កន្លះគឺរយៈពេល1ម៉ោងហើយពួកគាត់ហូបបាយចន្លោះពេលហ្នឹងគឺពួកគាត់អាច scan ចូលពេលណាក៏បានដែរសំខាន់មក scan ពីរដងជាប់គ្នាគឺຕົកចន្លោះរយៈពេល5នាទីទៅទៅបាច់យើងអាច scan ចូលវិញបាទមិនចឹងទេគឺ record វាអត់ជាប់ តែយើង scan គិតគ្នាពេកនេះមានអ្នកខ្លះចាញ់មានអ្នកខ្លះចូលភាសាគាត់ហូបបាយហើយអ្នកខ្លះគឺគាត់អត់ហូបបាយទេគាត់ទៅទិញបេសជ្ជៈទិញអីហើយបាទគាត់ចូលវិញឃើញអត់បងឃើញអត់ខាងលើនោះខាងលើអត់ទៅហើយទៅហើយយោ I'm seeing take me for granted and you know I'm leaving I'm a មានចាស់មានក្មេងក្មេងចាស់ជាចាស់ជួយវាដឹកមើលបងប្អូនចាប់បានកន្លែងណាអាចចាប់បានឲ្យសទៅហើយបងប្អូនឲ្យស freezing so cold behold ដល់ពេលច្រើនពេកចឹងខ្ញុំអត់ដឹងថាទៅផ្ទះមួយណាអញ្ចឹងឲ្យបងប្អូនជួយមើលជួយ ខ្ញុំថតទុកថាតើគូឲ្យខ្ញុំទៅទៅផ្ទះនៅណាគឺមិនទាន់ដល់10នាទីផងបងគឺគាត់ចូលវិញអស់ណាស់ហើយអ្នកចូលចាំគឺគាត់ចាំនាទីចាំនាទីដើម្បីស្កេនចូលពេលយើងស្កេនចេញហើយគឺទុករយៈពេល5នាទីដើម្បីយើងអាចស្កេនចូលវិញបាន យ៉ាងមកហើយពាក់មុខនោះខ្ញុំស្គាល់ឈ្មោះបងប្អូនខ្ញុំស្គាល់ប្រកាន់បងប្អូនចង់ខ្ញុំទៅសំភារគាត់អត់ខ្ញុំអាស្រ័យលើបងប្អូនដែរនិយាយច្រើនណាស់ទៅបងប្អូនចាប់អារម្មណ៍នេះទៅទៀតហើយហើយលើនេះមានតែប្រុសមានតែស្រីបងប្អូនកម្មករកម្មការនេះដែលបានឃើញវីដេអូនេះសូមជួយ like comment share and follow អ្នកមួយផង ឬក៏អ្នកដែលនៅក្នុងវីដេអូនេះបានឃើញវីដេអូនឹងហើយសូមជួយឆាតខមមិនប្រាប់ផងនោះមកហើយបងនេះនេះឡាយគេមែនមិនដែរបងមិនដែរ chọn trong cha đi đằng hai đằng hai tại cha ruột hơi hói, tông chui sạp mà phạt con trần ngọc an điều tình đã tránh tình đã trâu rồi creeping up from the heathens Got will, got fight, got pride, got reason If they wanna go eat, then you know I'm gonna feed them If you coming for me, hope you ready for a demon I got eyes in the back of my head, I'm seeing Take me បាទអញ្ចឹងវីដេអូហ្នឹងខ្ញុំធ្វើអំពីការ scan ដៃរបស់កម្មកកម្មការនីទាំងអស់គ្នាហើយវីដេអូក្រោយខ្ញុំធ្វើអំពីកម្មភាពផ្សេងផ្សេងជាច្រើនរបស់កម្មកកម្មការនីដើម្បីចែកម្លែកជូនបងប្អូន បានទស្សនាទាំងអស់គ្នាទាំងសកម្មភាពពេលប្រកួតហូបបាយពេលគាត់ធ្វើការឬក៏ពេលប្រកួតកំពុងធ្វើអ្វីអ្វីនៅក្នុងគុកចាក់ អញ្ចឹងសូមបងប្អូននឹងចាំទស្សនាវីដេអូក្រោយៗជាមួយខ្ញុំនឹងអស់គ្នាដូច្នេះសូមបងប្អូនជួយ like share and follow page របស់ខ្ញុំទាំងអស់គ្នាដើម្បីតាមដានវីដេអូរបស់ខ្ញុំ ក្រោយៗទៀតសូមអរគុណ